នេះរៀបចំខ្ទង់សិល5ទៅដាក់បាត់សិល5មកដូចនៅសម័យខាងដើមមានប្រទេសខ្លះក្នុងកណ្ដាលស្មារតីជាតាមនីតិទិស្ដេចអាចបញ្ញាអបជាជនតាំងសិល5បានហើយនឹងតាំងសិល5ទៀតយកទោសបងវិន័យមកណានឹងយើងស្វែងរកប៉ុណ្ណឹងមកស្វែងរកថាឥឡូវរកសមត្ថភាពយើងរកសហការបងទី អ្នកនោះដាច់សិលការងារសុនិខាចារសម្រាប់ចំណឹងចេះតែមានបន្តចេះតែចម្លងតតគ្នាទៅអញ្ចឹងយើងនាំកាន់សិល5មកផលិតខ្លួននឹងចោលទៅទីចោះរំលើងចោលទៅបើត្រូវតែមានតែប្រពន្ធមួយទៅប្រពន្ធត្រូវមានតែប្រត្រីទៅមានប្តីមួយទៅតម្រង់ចិត្តតម្រង់ដូចការព្រមលុបក្នុងលុបតាមឡើងមកមិនដែលមានមនុស្សអត់គូទេ តែលើស្អីមិនព្រមព្រមតែយើងម្នាក់ឯងបាក់ទាំងអស់អានឹងហើយដែលធ្វើឲ្យគេលំបាកក្នុងសង្គមនឹងអកលខតទី3អកលខតទី4មកតាមទៀតនិយាយកុហកនេះការពោលទៀតនិយាយកុហកកុហកខោតបោកប្រាស់នេះអានេះនាំឲ្យវាគំនិតធំ មនុស្សយើងចំណាំនឹងការកុហកបោកប្រាស់គឺមនុស្សទាំងអស់លែងទុកចិត្តលែងទុកចិត្តគ្នាអត់ទៅលែងទុកចិត្តគ្នាលែងមានជំនឿគ្នានឹងគ្នាដល់តែមនុស្សយើងឈប់មានជំនឿហើយអស់មានសេចក្តីចម្រើននៅគ្មានសាមគ្គីផលដូចជាដែនលិចវីនេះមានប្រវត្តិដែនលិចវីហើយនឹងដែនលិចគ្រឹះ ដើមលិទ្ធិវីស្ដេចលិទ្ធិវីពីដើមមកមានគេហៅថាមេតានទីកព្រមព្រៀងនេះឡើយមន្ត្រីអាមាដាច់តែថេរជាបរាគ្រូបង្រៀនពួកពេទ្យពួកមន្ត្រីរាជការទាំងអស់គឺមានទំនុកទុកចិត្តគ្នាអាសាប្រជុំគ្នានិយាយប្រាប់ការពិតបណ្ដាញប្រាប់ការពិតទៅវិញទៅមកមានលក្ខមានលៀមម្ល៉េះហើយមនុស្សកសាងនៅយ៉ាងអត់ណាស់ក៏កន្លះដែរមកហើយទៀតប្រជុំគ្នាម្ដងដើម្បីទូមានគ្នាដាក់ជើងគ្នាដល់លិទ្ធិ ម្ល៉េះហើយប្រជាបរតទាំងមន្ត្រីទាំងរាជការនៅក្នុងដែននោះមានសាមគ្គីផងណាមានការព្រមព្រៀងគ្នាណាចំណាម្នាក់ចូលនគរគេរករាជការប្រាប់ថ្នាក់ដំណងគេដែរមិនងាយចូលមកពួនបានទេហើយគេនឹងអាជាសតោអាជាសតោអ្នកដែលរាជក្រឹសដែលអ្នកប្រចាំនគររាជក្រឹសមានបំណងចង់និយាយប្រហារដំដើមនៅដែនរាជធានីមកធ្វើជាចំណុចរបស់ខ្លួន ណាណាណាធនាគារណាណាគឺទៅតាមស្គាល់ធនាគារប៉ុន្តែទៅស្បងវាមិនឈ្នះដោយសារដោយសារទុកនៅប្រមាណខូចមួយក្នុងដែនលេខវិក៏គេចេះប្រាប់ថាតម្រង់វាឯងចូលមិនចោះបងតែចឹងអាចជាសតោនឹងស្វែងរកហេតុដែលលេខវិដែលមានការប្រងព្រៀងនេះទេតាម ដោយសារតែទុកចិត្តគ្នាជាជាគ្នាអបាបជនគ្នាដោយចឹងការធ្វើសង្គ្រាមរូបភាពតាមការវេប្រហារមិនបានជោគជ័យទេអញ្ចឹងត្រូវធ្វើសង្គ្រាមសាររូបភាពផ្នែកនយោបាយដោយវិច័យភេទម្ដងពេលនោះអាចិសតោបានប្រកាសនៅចំកំណត់មន្ត្រីអាណាចក្ររបស់ធម្ម ចាត់ព្រៀងទៅអ្នកដែលហៅបោះប្រការព្រៀងនឹងទៅនិតាជាមនុស្សរបស់ជាតិណាចាត់ជាមនុស្សរបស់ជាតិប៉ុន្តែយើងមិនប្រហាមិនមិនមិនមិនទោះមិនប្រហាជីវិតទេតែបំបត្តិជាតិហើយបំពងបងចេញពីនគរហើយចង់អាចារ្យទាំងពីរជើងចំណាប់ប៉ុន្តែជាផ្នែកនយោបាយរបស់គេទេគេមិននឹងទៅពីសឹកគឺអ្វីអត់ហើយ វាឲ្យបាសកាព្រឹងសូនិតៈព្រៀងទាំងពីរដែលជាអាចារ្យឧកាសក្នុងការនិយាយដំណំអាជនឲ្យចេញតាមអកលទៅទៅព្រៀងទាំងពីរមានមុខអាម៉ាក់ក្នុងមហាជនតែជាផ្នែកនយោបាយដល់ធ្វើដំណើរទៅជានគរទៅក៏សុំក្របតោនទៅដល់តែលិទ្ធិវិហើយចូលលិទ្ធិវិគេលឺសោថាពនិតៈនិងវត្តកាព្រៀងទាំងពីររូបនៅតែដីតែលោកអាចារ្យជាមនុស្សបោះជាតិ ហើយគេត្រូវបំបោបងកោដោយសិនយើងគួរទៅរើសយកមកចិញ្ចឹមប្រកបជាអ្នកប្រាជ្ញរើសយកមកចិញ្ចឹមអាការទាំងពីរនេះនៅក្នុងសម័យណាដែលប្រមាថតក្នុងដែលនោះគេពេញចិត្តពេញខ្លាំងគាត់ជាអាចារ្យទៀតគាត់អប់រំពួកព្រាមទាំងឡាយជាច្រើនដើម្បីធ្វើអាចារ្យផងគ្នារហូតដល់តែផ្ទៃនៃជីវិតជាមួយនរណាក៏សុទ្ធតែជាអាចារ្យតាមពីគណិតកម្មរបស់អាចារ្យព្រាមដែរ បើយើងនិយាយពីសម័យបច្ចុប្បន្ននោះវាថាក្រុមគ្រូបង្រៀននេះនឹងក្រសួងអប់រំទៅឡានឹងមកកាន់រដ្ឋត្រីបានណាអត់ដល់ពេលចឹងទៅទាំងកមារាកមារីទាំងវិជនជីវិតទៅមនុស្សទាំងអស់ទាំងនោះចំនោះមិនស្រឡាញ់វត្តតាព្រមនឹងទៅវិសាបោះណាណាឲ្យតែពីរណាទីណាដល់តែពីស្រឡាញ់ហើយចាប់ដើមធ្វើនយោបាយបំបែកបាត់ទេក្នុងណាដល់ឧស្សាហ៍ទៀត ចាប់ផ្ដើមយកយកថៃការរហូតដល់ដើមដីលិខិតទាំងមូលអ្នកតូចលែងទុកចិត្តអ្នកធំមន្ត្រីលែងទានអ្នកស្រុកអ្នកស្រុកលែងទុកចិត្តមន្ត្រីអ្នកធ្វើការជាពេញស្ដេចលែងស្រឡាញ់ស្ដេចស្ដេចលែងទុកចិត្តដែលធ្វើការជាពេញស្ដេចអស់នេះអស់វត្តការពេលសូនិសា កាលណាបើសិនជាលឺបានដឹងថានៅក្នុងដែនហ្នឹងគេលែងទុកចិត្តឬចំណាយក៏ត្រូវចិត្តមកមួយទៅស្វែងសម្បត្តិអចេតតោថាសង្គ្រាមរូបភាពគួរនឹងការមានក្នុងពេលឥឡូវនេះទៅនឹងមានទេជំនះលើកតបមកនៅតាមទៀតបាយមកតែកោះមកចូលណារឿងអីរឿងមកសាវៀតហ្នឹងណារឿងផ្ទះកម្លាំងនៃការនិយាយស្ដីមិនអាចធ្វើនគរវិនិច្ឆ័យធ្វើនគរបាយបាក់នៃការការជឿលើសម្ដីរបស់ជនអតីត ដើមអ្នកអចរទៅដណ្ដើមយកដើមនៃគវិបានដោយសារមេត្តាទៀតនៅនយោបាយរបស់ខ្លួនដើមនៃគវិទៅបាត់បង់នគរដោយសារការជាពាក្យនៅប្រទេសឆាក់ទេគេនិយាយទៅជាគេនិយាយទៅជាឆាក់ជាទេដល់ឆាក់ជាទេឡើងហើយក៏ក៏ផ្លាយទៅជាវិញ្ញាណខាងដើមនេះ យើងត្រូវយកមកចិត្តចំណងអំពីថ្នាក់ដំណំប្រទេសនីមួយមួយដូចនៅក្នុងបណ្ដាក្រសួងនីមួយមួយដោយសារដំណំម្នាក់ម្នាក់ឆាប់ជាទីពេកនៅក្នុងក្រសួងនោះនឹងទទួលការប្រែប្រួលនឹងទទួលការបែកបាក់អត់មានផងចឹងមកអាលោកថាវាគឺជាអំពើមួយដែលបង្កើតឡើងនៅកោឡានៅក្នុងសម័យណាដែលយើងស្បាំងគេឈ្នះក្នុងសម័យខាងក្រោយមកគេរួមកម្លាំងគ្នា ចំតាមទីនេះវិញហើយគេកំចាត់យើងវិញមកដែរគឺក៏ដែរទេអញ្ចឹងវិសាយកផ្ទះនាំឲ្យកើតចលាចលមនុស្សលែងទុកចិត្តមនុស្សរហូតដល់ដីវិគុណក៏លែងទុកចិត្តគ្នាឯងនេះរឿងវិសាទៀតអត់ដល់ដីអាសាខើញទៅប្រគុណលែងជឿទៅប្រគុណលែងជឿចង់ហើយហើយប្រគុណយ៉ាងណាអាសាខើពេកស្ដីជឿយឺទៅលែងជឿគ្នាទៅវិញទៅមកតែពីរនាក់ក៏លែងជឿដែរព្រោះសាងវិញលែងជឿគ្នាយូរយូរទៅ ធូបមួយលែងជាគ្នាធំមួយលែងជាគ្នាដល់ដល់ប្រទេសមួយលែងជាគ្នារសារនៃការមិនសាទៀតអញ្ចឹងទឹកដីសុខមានទេអត់មានទី5សុរៈទឹកដៅសុរាសុរានេះកំណត់ខាងដើមអភិនិហកោកំណត់សារាកំណត់វិនិហកោ សុរានិរ័យគ្រឿងស្រវឹងហើយគ្រឿងស្រវឹងនេះកាលចូលជ្រាបទៅក្នុងសមាធិចិត្តទៅក្នុងសរីរៈរបស់សរីរៈប្រៃណាបរោះណាប្រៃណាក៏រំលែងធ្វើឲ្យស្មារតីបរោះប្រៃនោះដល់មកចិត្តទុពលភាពលែងមានស្មារតីត្រឹមត្រូវរហូតដល់ដីអប្រាប់កាយក៏ដូចដែរ នេះអញ្ចឹងមកពុទ្ធគោថាអ្នកសិក្សារាយហេតុជាទីតាំងនៃសេចក្តីប្រមាទឃើញហេតុណាអញ្ចឹងស្ត្រីបរៈដីអបាកាយបើបោះដូចទឹកចងាប់ចងល់លើមួយទេប៉ុន្តែវាចាសម្បត្តិយ៉ាងធំនោះដែលប្រមាណអញ្ចឹងដោយសារតែប្រាំង អញ្ចឹងបានលោកគួរស្រាវជាហេតុជាទីតាំងនៃសេចក្តីប្រមាថអញ្ចឹងបើសិនជាយើងនិយមផឹកស្រាគ្រប់ប្រភេទគ្រប់ស្រុកគ្រប់ភូមិគ្រប់តំបន់គ្រប់ប្រទេសគ្រប់ភូមិឋានផឹកតែស្រាផឹកតតរណៈណាស់ទៅផឹកតណាស់ណាស់ណាផឹកតវងអស់ទៅសួរថាតើមនុស្សក្នុងដែរនេះ តាមរណាធ្វើត្រៃសិក្សាធ្វើបដិកម្មរណាដែលតាមធ្វើចិត្តក៏តាមទឹកដីទេភូមិទេអត់មានទេព្រោះសត្វក៏មនុស្សមានស្មាត់អានឹងចូលដល់វិនិច្ឆ័យនគរនោះលើកស្ទឹងវាមានអ្នកចិត្តខាងវាចង់ប្រហារដំដើមចង់បានទៅនោះនិយាយណាស់ព្រោះអ្នកស្វឹងព្រះថាអីជំនួយអីក៏បានយកតាមទេពរបស់ អញ្ចឹងបាត់បង់កិត្តិយសបាត់បង់ទេឈ្មោះបាត់បង់ទឹកដីបាត់បង់គុំសាដែលសាបរៈអញ្ចឹងខតម្លៃ5លោកហៅថាអសិលធម៌អសិលធម៌សម្រាប់សង្គមជាជ្រេះរបស់សង្គមបើសិនជាសង្គមតម្លៃក្នុងលោកនេះនាំគ្នាប្រព្រឹត្តតែខ5យ៉ាងនេះដែលហៅថាអសិលធម៌ភូមិលោកប្រទេសនោះមានបានសុខសន្តិភាពទេ ហើយមិននឹងជាញាតញាតប្រាស្បាត់ណាដែលត្រូវបង្កើតដើម្បីបានសុខប្រើពីនោះទៀតទេព្រោះព្រោះគល់ដំប្រាំក្តៅទៅកកតែឡើយម្ល៉េះហើយនឹងបានអីផលិតអញ្ចឹងអត់បានសុខទេនៅក្នុងសង្គមលើកនេះទេសាអសិលធម៌បើសិនជាយើងនាំគ្នាលះបង់អសិលធម៌គ្រប់គ្រប់គ្នាហើយក៏បានចាប់យកសិលធម៌ទាំងអស់គ្នាទី1ដល់សម្រាប់សត្វអំពីយើងសាស្ត្រ គឺគេឈប់ប្រព្រឹត្តធ្វើចោរកម្មមកងាររកទីតាមសមាអាជីវៈសម្បត្តិផ្នែកទីទីក៏មិនដូចផងទី3ប្រព្រឹត្តកម្មត្រូវមានតែស្វាមីនឹងចរិយាទៅមួយមួយមិនប្រឡងចាក់ទេទី3និយាយពីពិតចាក់ខទី5និង60ច្បាប់មេត្តា5នេះសង្គមនឹងបានសុខសន្តិភាពព្រោះអីគ្រោះអស់អំពើហិង្សា ព្រោះអស់ចោលកម្មព្រោះអស់ព្រៃទេសចរនៅលេងព្រៃអស់ជំងឺអេអស់ជំងឺចាំរូបព្រោះអស់ភាពបែកបាក់អស់ភាពប្រមាថដោយងាយមើលថោកចិនវត្ថុអញ្ចឹងមេត្តា5នេះហៅសិលធម៌យើងគិតពីមើលបាត់មានដែលសម្លាប់មានអ្នកៀបទៀនតើមានអ្នកចាប់ពីណាមកបាត់មានអ្នកលួចតើមានអ្នកចាប់ពីណាមក ចង់សាលាឆាស្រីក៏មិនបាច់ចាំលៀនប៉ូលីសទាហានក៏មិនបាច់ចាំលៀននគរបាលក៏មិនបាច់ចាំលៀនសភាវុត្តក៏មិនបាច់ចាំលៀនអស់ឥឡូវឲ្យវាត្រូវអស់ទៅដល់ខ្លួនឯងគុកក៏គ្នាព្រោះគ្នានឹងជាប់គុកអស់អញ្ចឹងបើគុកគ្មានគ្នានឹងជាប់គុកក៏គ្មានដាក់ដាក់ទោសអញ្ចឹងវាត្រូវ ក្រសួងមហាផ្ទៃមួយឬក៏នៅខាងកលាការមួយគឺសម្រាប់ការងារទេក្នុងសង្គមទីដើមនោះមានណាតាមលើមិនចង់ដៃកល5មានដំណើរការក្រសួងអស់នោះតែដែលស្ថាបមានតែរៀនសិល5នោះបានបង្កើតឡើងដើម្បីទុកមនុស្សខូចដើម្បីការពីសង្គមដែលស្អាតដែលស្ថាបមានមនុស្សតាមបាបកម្មអញ្ចឹងក៏សិនជាយើងសម្លាក់ចោលនៅអំពើទាំង5ហោះ ហើយតាំងតែបាមារិបាតាវេរមណីទិយានិវេរមណីកមេសវកាចារាវេរមណីមុសាវាទាវេរមណីសរាវេរយមចិត្តមកដល់ខាងវេរមណីដល់5វេរមណីមកនឹងគេហៅថាសិលធម៌បានសុខសន្តិភាពដីលក់មិនបាច់បាត់ជាប្រាក់មានថៃមានចោលទៅណាមកណាមានថៃពីណាទៀតមានសម្លាប់អត់ម្ល៉េះឲ្យទុកកូនប្រុសកូនស្រីចោលនៅកណ្ដាលមានថៃកណ្ដាលចាប់ទៅលោក មនុស្សយើងនិយាយមិនឃើញចិត្តអស់មានទុកចិត្តគ្នាឲ្យលើកទៅតាមចិត្តទៀមថោយើងផងដល់ចឹងទៅវាសក់ទេអត់សក់ស្រួលនៅតែណាទេនេះតែណាទេនេះនេះពណ៌ធម្មជាតិនោះចង់បានសក់ចម្រើនលើកប្រើទៅតាមតើប្រាងគ្រប់គ្រប់គ្នាចង់បានសក់ចម្រើនលើកប្រើទៅបង្កើតសិលធម៌ក្នុងខ្លួនលោកម្នាក់ៗគ្រប់គ្រប់គ្នា កំសាន្តមនុស្សចាំនឹកមើលមនុស្សទាំងអស់អត់កើតឡើងណាត្រូវតែមានសិលធម៌រស់នៅព្រោះក្មេងក៏មនុស្សចាស់ក៏មនុស្សហើយក្មេងក៏ចង់បានសុខចាស់ក៏ចង់បានសុខដូចដូចគ្នានេះខតកខាងក្រៅឥឡូវនេះក៏ងាកមកកាន់លោកយាយលោកតានិងប្រកាសណាដែលនៅវត្តនឹងឡើងមកផុតហើយបើរំយ័តដល់រោតាមទៀតក្នុងពេលនេះ គឺយើងយើងពុទ្ធបរិស័ទទាំងឡាយកំពុងតែអនុវត្តកិច្ចប្រតិបត្តិមួយហៅថាចម្រើនវិបស្សនាទុរៈចម្រើនវិបស្សនាកំពុងតែឈោងតាមយកនៅអារម្មណ៍ខ្លះអនាគតទេខ្លះកាយកតាទេខ្លះកសិនខ្លះសោខ្លះក៏ទៀតកម្មដ្ឋានខ្លះក៏អនុបញ្ញាអនុបញ្ញាទុក្ខបញ្ញានេះកំពុងតែ ប្រនិបត្តិឈុំចាប់យកនៅអារម្មណ៍កម្មដ្ឋានទាំងឡាយដើម្បីនៅក្នុងពុទ្ធសាសនាលោកពោលថាបុគ្គលដែលលះបង់ផ្ទះហើយមកថ្លៃក្នុងវត្តបួសជាតបួសជាភិបបចិត្តឬក៏បួសជាតបោឬក៏ជាដូនជីបាជាទាំងអស់សុទ្ធមានសារៈសំខាន់មួយគឺដើម្បីអប់រំចិត្ត ដើម្បីស្វែងរកសេចក្តីសុខភពដែលកើតមកពីការអប់រំចិត្តនេះនឹងគឺទឹករឿងទឹកហ្មងចឹងគឺប្រកបណាស់ព្រះសម្មាសម្ពុទ្ធទេបរិសុទ្ធទេសុខទេបារិសង្ខាឬចិត្តទេអសង្កលទេសុខទេបារិសង្ខាដូចនេះក៏បានព្រះថាកាលណាដែលចិត្តបរិសុទ្ធ ឬថាកាលណាបើចិត្តមិនសៅមកហើយសុគតិករមេបានឡើងប្រកបអញ្ចឹងយើងពិនិត្យមើលផ្ទៃចិត្តរបស់គ្នានៅក្នុងសម័យណាដែលចិត្តយើងជាប់ចំពាក់ក្នុងអារម្មណ៍ដទៃច្រើនតើយើងមានបានដឹងខ្លួនថាយើងមិនបានចិត្តយ៉ាងណាទេនៅក្នុងសម័យណាដែលចិត្តយើងប្រះចាកនៅអ្វីអ្វីជាគ្រឿងស្មុគស្មាញ ជាចិត្តស្ងប់ស្ងាត់ជាចិត្តអោនចោះទីចោះរីចោះទៅកាន់អារម្មណ៍កម្មតៈកម្មឋាននិងវិបស្សនាកម្មឋានតើយើងបានដឹងទៅចិត្តយើងយ៉ាងម៉េចដែរឬទេនេះដឹកបំចិត្តប្រកបច្បាស់ក្រំទៅតាមតិចនឹងដែរហើយក៏អាចដឹងហើយក៏អាចជិនជាតិក៏ដល់ខ្លួនឯងថានៅក្នុងសម័យណាដែលចិត្តចាំចុះចិត្តលោកថៃ ចូលចំពះក្នុងស្ត្រីបរិសុទ្ធហើយចូលចំពះក្នុងស្វាសម្បត្តិនិងរឿងផ្សេងផ្សេងក្នុងសម័យនោះចិត្តខ្ញុំក៏ដល់នូវភាពអាប់អួរទុកទោមនោះមិនប្រណិតសុខសบายជាចិត្តមិនប្រឡាក់ប្រឡូលជាចិត្តត្រៀមត្រង់ជាចិត្តស្មុគស្មាញជាចិត្តមួម៉ៅក្តៅក្រហាយយើងអាចដឹងយើងយើងថាអញ្ចឹងហើយប្រកបជាដឹងថាអញ្ចឹង នៅក្នុងសម័យណាដែលយើងបានកាត់ពិចារណាទេអមនៅក្នុងលោកនេះគ្មានអ្វីក្រៅអំពីលៀមហើយនឹងរូបទេអាត្មាអញចាប់ប្រចាំសតបត្តិជាងកន្លែងណាដឹងជាហើយចិត្តកន្លែងណាមិនដឹងជាហើយរូបអញ្ចឹងគ្មានអ្វីក្រៅអំពីរូបហើយនឹងចិត្តនឹងបណ្ដឹងសោះកើតលបតផង សំណាទៅណាទទួលសត្វទទួលបុគ្គលទទួលទៅព្រៃបរិយទទួលនិមិត្តទទួលស្ដាប់ពិចារណាទៅទេខាងមានមានត្រឹមតែរឹងរៀងក្តៅល្អហើយមិនដឹងជាតំណេះរឹងជាតំណេះក្តៅជាតំណេះស្ដើងជាតំណេះមហោហើយដឹងថាចិត្តនេះត្រង់តែដឹងកើតនឹងរលត់ក្នុងសម័យណាជនដទៅក្រៅអំពីអង្គក៏ដូចគ្នាវាមានត្រង់ទៅរូបហើយនឹងលៀតដូចដូចគ្នា របស់ទាំងអស់នេះសុទ្ធតែជានិច្ចទុក្ខំនិងអនត្តាជាធម្មជាតិកាលឡើងហើយទៅលុបទៅវិញធម្មតាតែនាំមកលើកដែលទុកទុំរបស់ក្រោមហើយមិនដែលជារបស់ខ្លួនផងហើយខ្លួនក៏មិនអាចបង្កប់បញ្ជានៅរូបនឹងចិត្តនឹងបានឡើយគាត់ឲ្យយើងចាប់ពិចារណាចឹងចិត្តយើងស្ងប់ចិត្តយើងដកព្រាកដោយស្លាប់មន់បាក់ ឆ្លាតមកនៅកំពង់លាហ្នឹងដល់ប៉ះលើកវាដៅវាតប៉ះភ្លើងទៅវាវារួចរួចស្មោដែលកៅទូហ្នឹងបើណាប៉ះភ្លើងទឹកព្រោរឿងស្មោយ៉ាងណាមិញចិត្តយើងអញ្ចឹងព្រះអង្គយាទយមពុទ្ធបរិស័ទទាំងឡាយ នៅពេលណាឃើញអ្វីអ្វីដែលនៅគាត់ទៅឃើញសុខតាជារបស់មិនទៀងទុកទៅនឹងអត្តអត់មានសំសាក៏ចិត្តនឹងទៅរឿងស្មូចូលមកខាងស្បោះមិនរៀនតើរៀនឈុំទេពេលមិនអាចដែលសុខស្ងប់តកើតឡើងសម្រាប់ដូចយើងនេះនេះគឺជារឿងសុខចិត្តទេប្រសុខទេសុខទេសាដោយបានថាតាមចិត្តយើងបរិសុទ្ធហើយធរផងហើយគឺសេចក្តីសុខតកើតឡើងសុខប្រកាស នេះគឺជារឿងពិតមួយដែលយើងត្រូវការចាំបាច់អ្នកប្រតិបត្តិក៏ទាំងឡាយហើយយើងត្រូវដឹងខ្លួនយើងយើងត្រូវចេះជាកោខ្លួនយើងហើយយើងត្រូវចេះស្គាល់ខ្លួនយើងកម្រិតណាដឹងតែយើងធ្វើអីបានប៉ុណ្ណាចិត្តយើងធ្លាក់ប៉ុណ្ណាចិត្តយើងឡើងប៉ុណ្ណាដែលយើងត្រូវដឹងដល់ខ្លួនឯងបើសិនជាបុគ្គលណាមួយបានដឹងដូច្នេះលោកថាបណ្ឌិត បុគ្គលណាដែលត្រូវដឹងអញ្ចឹងបុគ្គលនឹងជាហៅថាទានទេវជនគឺបុគ្គលដែលស្វែងរកប្រណិធានត្រូវដឹងខ្លួនឯងដឹងថានៅក្នុងថ្ងៃនេះតើខ្លួនអាត្មាអង្គមានបានធ្វើផលដែរឬទេចឹងគឺទៅធ្វើផលចង់និយាយថាឡើយចង់និយាយថានៅក្នុងថ្ងៃហ្នឹងតើចិត្តរបស់អង្គនឹងគ្របនឹងអារម្មណ៍កម្មខាងដែរឬទេ មិនចង់តែនិយាយអង្គុយតែនភ្នែនទេណាចង់និយាយថាតើចិត្តយើងនឹងជ្រត់ក្នុងកម្មដ្ឋានដែរទេនៅខាងក្នុងនៅខាងក្រៅចិត្តណែហ្នឹងនេះតាំងពីកលមកទោស្មនេះនៅតែខាងក្រៅផងអត់មាននៅក្នុងខ្លួនផងអញ្ចឹងយើងដឹងថាអត់មាននៅក្នុងខ្លួនទេបើចិនគិតទៅប្រមូលចិត្តដាក់ក្នុងខ្លួនវិចារណាខ្លួនប្រាំបើបុគ្គលចិត្តទៅធ្វើទៅអញ្ចឹង ដាក់ទៀងចិត្តខ្លួនឯងទៅអញ្ចឹងរលឹកខ្លួនឯងទៅអញ្ចឹងហើយក៏មិនបានសម្រាប់ខ្លួនទៅអញ្ចឹងក៏ខ្លួននឹងឯងក៏រំលែងស្បៅនៅកិលេសតណ្ហាមួយថ្ងៃបន្តិចមួយថ្ងៃបន្តិចរហូតដល់ដាច់អស់ដូចជាបុគ្គលកម្មចាប់ត្រូវយកដៅកម្មចំមានសម្បត្តិគេថាយកដៅយើងទៅកម្មចំមានសម្បត្តិហើយកាត់កាត់ត្រូវកាត់យូរយូរទៅមានសម្បត្តិសឹកដាច់បាន ប៉ុន្តែអ្នកកាប់នោះមិនដឹងថាមានដងសម្បត្តិទឹកមួយថ្ងៃនោះប្រមាណលីទេប្រមាណចុងទេអត់ទេអត់ដឹងយូរយូរចាប់ដាច់យ៉ាងមកមានកលេសតណ្ហាដែលជាទូនមានមួយថ្ងៃស្បមួយសាច់មួយថ្ងៃស្បមួយសាច់ប៉ុន្តែយើងអត់ដឹងថាវាស្បប្រមាណទេក៏យូរទៅក៏យើងនឹងបានស្បខ្លាំងរហូតដល់សម្រាប់សតតសកទានាភិរហៈទៅតាមអធិស្ឋាននេះ ចឹងការកសាងបារមីដើម្បីស្វែងរកនៅនៅការប្រដឹងនៅវធគឺជាការកសាងចិត្តចិត្តពុទ្ធអាចជាសិលពរមួយដែរនេះសម្រាប់នៅវត្តនឹងសិលពរចិត្តប្រព្រឹត្តទៅស្មើជាប្រដដីក្នុងខណៈណាក្នុងខណៈនោះលោកហៅថាសិលពរកាលឡើងហើយនឹងចិត្តនឹងក៏សិលពរការរស់នៅបែបដូនទី ការរស់នៅក្បាលលោកស័កមានកិរិយារស់នៅប្រព្រឹត្តសម្រួលជាប្រកដីមានអរិយាប័តស្មើទៅខំចោះទៅក្នុងកម្មដ្ឋានជាប្រកដីអរិយាប័តណាអរិយាប័តនឹងលើហើយដល់សិលធម៌រស់នៅក្នុងសង្គមរបស់របួសនឹងដល់សិលធម៌នឹងត្រូវចោលសិលធម៌ដូចនេះសូមបើកប្រារហ័ងក៏មានសិលធម៌ដែរនឹងមានកម្រិតទៅតាមនឹងទៅទៅចោះខាងក្រៅចោះខាងមុខ ហើយដើម្បីទូមានចិត្តឲ្យឆាប់បានត្រង់ដូចជាតើដូចជាបន្ទាត់ព្រោះតើតែយើងចេះដាក់កម្មកម្មខ្លួនឯងណែដាក់កម្មកម្មខ្លួនឯងមនុស្សណាមិនចេះដាក់កម្មកម្មខ្លួនឯងមនុស្សនឹងមិនងាយស្វែងរកប្រាក់ទៀតទេយើងមើលព្រះជាម្ចាស់លោកដាក់កម្មកម្មមនុស្សយ៉ាងណា នៅក្នុងសម័យព្រះអង្គត្រាស់ដឹងថាវិស្រសម័យប្រពុតមានបានប្រគំខាងក្បោគំតែគំខាងលិចតែខាងទៀងកើតខាងកើតដល់ពោធិព្រឹកលោកថាបានកើតលោកដាក់តរកម្មទៅលោកថាមកសម្ងបាឡាំងបាឡាំងចង់ត្រូវបំផុតបើសិនជាអញហើយមិនបានប្រាក់ដឹងខនៅក្នុងផ្លែនេះទេអញឈប់ក្រោកតទៅទៀតហើយសូមបីសាច់ ឈាមសរសៃស្វិតក៏ខូនស្បែកសន្លប់ស្អិនបែកទាំងស្អិនយ៉ាងណាក៏ដោយក៏អាត្មាមិនក្រោកឡើងដែរបើមិនជាមិនប្រាស់ដឹងនៅផងទេប្រពុតលោកដាក់កម្មកម្មក្នុងលោកអត់ដល់ពេលលោកដាក់ចឹងទៅលោកក៏បានប្រាស់ដឹងជារងសមាធិទៅទៅលោកគង់សមាធិទៅចឹងអស់7យប់7ថ្ងៃនៅលើរិទ្ធបល្ល័ង្ករបស់ព្រះអង្គ យ៉ាងណាមិញយើងមិនមែនដល់ប្រព្រះថ្នាក់ហ្នឹងទេយើងត្រូវចេះដាក់កម្មកម្មរួមយើងក្នុងមួយម៉ោងឬក៏កន្លះម៉ោងឬក៏ពីរម៉ោងនេះអង្គុយសមាធិគេហៅអសិទ្ធខាងចិត្តបើទៀតខាងក្រៅគេហៅដាក់កម្មកម្មបើផ្នែកខាងវត្ថុគេហៅអសិទ្ធខាងចិត្តដែលចិត្តថាអញត្រូវអង្គុយធေါ်ពីរម៉ោងបើមិនគ្រប់ពីរម៉ោងមិនចែកក្រោកណាតែអញ្ចឹងព្រះអង្គនិយាយបានទៅរួចតាមមានដាក់អញ្ចឹង មើលទៅទេធ្វើតាមទៅទៅអង្គុយនឹកទៅទៅមើលទៅផ្លែអង្គុយអង្គុយអង្គុយនឹកទៅលើស្មារតីໄខអង្គទៅមើលវាផ្លែអង្គុយអង្គុយលើសតិនិយាយសឹកសឹកដាក់ទៅអង្គុយនិយាយលេងទីផ្លែព្រោះព្រោះចិត្តយើងយកមានស្អីមកយកមានសន្តិកម្មអត់មានព្រំដែនអត់មានលក្ខខណ្ឌអត់មានអត្ថប្រយោជន៍ចិត្តចិត្តនឹងវាដើរសេរីវាចង់តាមសេរីវាជ្រុងចង់ខាងតិចតិច អញ្ចឹងក៏គេដាក់ទណ្ឌកម្មខ្លួនឯងមុនដំបូងកន្លះម៉ោងមិនក្រោកក្រោយមក45នាទីមិនស្ទើរក្រោកក្រោយមក1ម៉ោងមិនស្ទើរក្រោកក្រោយទៀតមក1ម៉ោង25នាទីមិនក្រោកក៏មិនបាន1ម៉ោងកន្លះមិនបានមិនក្រោក2ម៉ោងមិនបានមិនក្រោក3ម៉ោងបានក្រោកយើងហាត់អង្គុយហាត់អង្គុយយូរយូរមួយយប់មួយថ្ងៃក៏អង្គុយបានរឿងដែលគេអង្គុយបានយូរមកវាហាត់ដែរមានមកចោលចាក់អង្គុយយកមកមិនបាន ដោយកូនក្មេងហ្នឹងដោយមនុស្សហាក់លីបាល់ហាក់តាមវាតូចមកលីរបស់តូចតូចរហូតដល់ធំទៅចាប់គួរគឺធំវិញលើកនេះវិញដែលតែដែលស្បខាងគុលនៃកំណងដែលហាក់តាមកាយគុលយ៉ាងណាមកសមាធិចិត្តយើងហាក់ថាពីយើងពេលមកយកមួយថ្ងៃអង្គុយបានអូខេខាចិត្តនៅជំនួយមកយកមួយថ្ងៃតែតើដែលតើពេលពលាប្រដាល់យើងផលិត karena bukan nama kalau pelut kalau mau pelut kalau itu itu ada lengkap នេះនេះជាជំនួយស្មារតីក្នុងថ្ងៃនេះដើម្បីជូនទៅជាលោកតាមកគុណម្ចាស់គឺក្នុងសម័យថ្ងៃអបសុខសិលដើម្បីយកទៅធ្វើទឹកប្រណិប័តពោះទៅកាន់ទៅរបស់ចង់បានអ្វីដែលលោកយាយលោកតាចង់បានតាំងពីនេះមកព្រោះស្មារតីថាព្រះអង្គហើយមកជាតាមកនេះគឺចង់បានបន្ត ចង់ឃើញខកព្រោះមកយ៉ាទៀតថាខ្ញុំមកខកមិនចឹងណាមកមកខកឥឡូវសូមជំនួយស្មារតីគឺត្រូវចេះដាក់ចំតាមខ្លួនឯងហើយត្រូវចេះអតិថិខាងខ្លួនឯងបើទឹកខាងហើយដល់ចំដល់កំកបោះមកឲ្យកុំគិតជាប់តាទឹកខាងទៅបើបង្កខោហើយណាមកខោហើយចុកអូចុកចុកហើយអង្គុយខំដល់10ម៉ោងហើយ ធនគឺធនបានមកហើយបានហើយផងបានតែខុសក៏មានបានហើយផងកើតអន្តយបារមីតាមបានឡើយណាខੰទៅលះបងទ្រព្យសម្បត្តិខੰទៅលះបងប្រពន្ធកូនខੰទៅលះបងសត្វជាងខੰទៅលះបងជីវិតចាក់ជាងសត្វជាងនេះអញ្ចឹងទៅតាមបានទៅទៅអាចចាក់ទៅធ្វើមិនដឹងទៅចម្រើនផល នេះត្រឹមហៅខាងទៅបារមីតាមបានគេហៅបំពេញខាងទៅបារមីអញ្ចឹងសូមប្រចាំនៅបកតំណមកចាស់សូមប្រទានបំពេញកសលដែលប្រកាសណាអស់លើសាទជនពុទ្ធបរិស័ទអស់ដែលបានលះបង់ពេលវេលាដ៏មានតម្លៃជាមកតាក់កគឺថាសូមឲ្យបានចំណេះបន្តគ្រប់គ្រប់គ្នាណាទៅ ក្នុងថ្ងៃនេះក៏ឬក៏រីត្រីនេះចិត្តនេះសូមបាត់នៅផងអស់ព្រោះមានអបធនធ្វើដែលដំណោះសង្គមបានខុសតាមមានខុសនៅសពទេហើយព្រះអង្គស្ដីមានយកចាស់ចាស់អស់បានកេះខហើយយកទៅប្រាប់ដៅអស់ប្រាប់មួយប្រាប់កូនប្រាប់យកលើស្ទះគេចេះខផងអគេដឹងខមកឲ្យកាន់ស្ទើដូចជាលោកជាលោកតាផងនឹងគឺសំរៀងចេះជួយគ្នា ចាំគេមកវត្តអើយវានឹកទៅវាចឹងទៅឲ្យវានៅចិត្តខាងនេះចេះចាហើយវាចិត្តរសុខម្នាក់ឯងចាបើចិត្តទៅកកើតសុខទៅរហូតចាំនិរន្តរ៍ហ្នឹងទៅចាំមកសុខទៅយើងចម្លងផងឥឡូវយើងមកចម្លងផងបានយើងចែកតាមមើលហ្នឹងចែកកូនមើលហ្នឹងចែកចិត្តមើលទៅយើងយើងចេះសង្ខារមើលរយៈមើលរយៈណែមកទៅចិត្តទៅពួតកូនមួយចំមកកូនតែមកអង្គុយសមាធិមួយយេ យើងមានមហាឆ្នាំនេះប្រសិនមកកូននោះតើចន្ទឹមនេះយើងមិនដែលបានទទួលហូបទេតែនៅជាមួយដៅហើយយើងមិនដែលស្គាល់រសជាតិទេឥឡូវឆ្នាំឆ្នាំឥឡូវដៅឯងចង់ហូបឆ្នាំណាហើយវាទៅទៅចឹងនិយាយអីមិនទៅឆ្នាំនោះ